បាទបន្ទាប់ពីចប់ពី ចំណុចទី1នៅក្នុងផ្នែកទី1នៃមេរៀនទី3យើងមកចូលដល់ផ្នែកទី2ណាផ្នែកទី2 Part 2 The impact of information system on organization នេះអញ្ចឹងផលប៉ះពាល់ឬក៏អតិពលនៃប្រព័ន្ធព័ត៌មាន ទៅលើអង្គភាពអញ្ចឹង នៅក្នុងនេះបាទអញ្ចឹងផ្នែកទី1ដែលវាជាអតិពលខ្លាំងគឺ អតិពលពាក់ព័ន្ធគ្នាជាមួយនឹង ស្ថានភាពសេដ្ឋកិច្ចពាក់ព័ន្ធជាមួយនឹងសេដ្ឋកិច្ចណាចឹងចំណុចទី1និយាយពី IT change relative cost of capital and cost of information ខណៈពេលដែលយើងមានការវិវត្តនិង apply ទៅនឹងប្រព័ន្ធព័ត៌មានជាវាធ្វើឲ្យយើងណាផ្លាស់ប្ដូរទៅលើ ការចំណាយហើយនឹងទុនរបស់យើងការចំណាយទៅលើដើមទុនហើយនឹងជាមួយនឹងការចំណាយ ផ្សេងផ្សេងពាក់ព័ន្ធជាមួយនឹងព័ត៌មានអញ្ចឹងខណៈពេលដែលយើងចង់បានព័ត៌មាន យើងមាន system ងាយស្រួលប៉ុន្តែការចំណាយក៏វាមាន ការផ្លាស់ប្ដូរដូចគ្នាណាកាត់បន្ថយចំណាយដែរ Information system technology is a factor of production like capital and labor ខណៈពេលដែលយើងមានប្រព័ន្ធព័ត៌មានឬក៏បច្ចេកវិទ្យាព័ត៌មានជានោះវាធ្វើឲ្យយើងអាច ផលិតផលិតផលរបស់យើងកាន់តែល្អប្រសើរឬក៏ជាកត្តាផលិតមួយដែលអាចជួយជំរុញក៏ដូចជាការកាត់បន្ថយទៅលើផ្នែកធនធានថវិកាជាមួយនឹងធនធានពលកម្មខណៈពេលដែលយើងមានអញ្ចឹង technology ពេលដែលយើង apply ភ្លាមគឺចាប់ផ្ដើមមានការផ្លាស់ប្ដូរណាកាត់បន្ថយបុគ្គលិកបានមួយចំនួនដូចឥឡូវនេះបន្ទាប់ពី AI កើតឡើងណា artificial intelligence អឺគណៈពេល ដែលយើង មាន AI ធ្វើឲ្យបុគ្គលិកឬក៏ជាកតាគម្រាមកំហែងទៅដល់ការងាររបស់ប្រជាពលរដ្ឋឬក៏របស់មនុស្សណារបស់មនុស្សគឺមានការផ្លាស់ប្ដូរអញ្ចឹងអាស្រ័យលើការយកទៅប្រើប្រាស់អញ្ចឹងគណៈពេលដែលយើងមាន technology គេធ្វើឲ្យកាត់បន្ថយទៅលើថ្លៃដើមជាមួយនឹងកម្លាំងពលកម្ម ព្រោះបាត់បង់ហើយក៏មានកិច្ចព័ត៌មានក៏ដូចជាការវិភាគផ្សេងផ្សេងពាក់ព័ន្ធគ្នាជាមួយនឹងការវិវត្តរបស់ technology មកជំនួសជាមួយនឹងមនុស្សណាព្រោះបើប្រើ technology វាអត់ហត់ទេម៉ាស៊ីនគឺដំណើរការរហូតតែចំពោះមនុស្សគឺមានការមានការហត់នឿយហើយនឹងតូចតាចប៉ុន្តែចំពោះម៉ាស៊ីនអត់ទេ ណា technology គឺងាយស្រួលបែបនេះឯងអញ្ចឹង តាមតំបន់តាមប្រទេស ដែលកំពុងតែជឿនលឿនគឺកំពុងតែប្រើ AI ណានេះ IT affect ទៅលើ cost and quality of information and change economic information នេះចឹងខណៈពេលដែលយើងមានប្រព័ន្ធព័ត៌មានវាបានជះឥទ្ធិពលទៅលើថ្លៃដើមហើយជាមួយនឹង quality គុណភាពនៃព័ត៌មាន ហើយក៏ធ្វើឲ្យមានការផ្លាស់ប្ដូរទៅលើព័ត៌មានសេដ្ឋកិច្ចផងដែរបាទអានឹងគឺជាកត្តាសំខាន់ណាកត្តាសំខាន់មែនទែនខណៈពេលដែលយើងមានអញ្ចឹងហើយបានប្រទេសអឺ អភិវឌ្ឍគេបានបំលែងនឹងព្យាយាមស្រាវជ្រាវណាស្រាវជ្រាវអឺជាមួយនឹងប្រព័ន្ធចៃជាហើយធ្វើម៉េចឲ្យការងារហ្នឹងកាន់តែប្រសើរឡើងហើយជាពិសេសគឺការអភិវឌ្ឍរបស់ខ្លួនរហូតដល់យើងអាចយកការងារអឺ technology ហ្នឹងជំនួសការងារមនុស្សណា robot មានច្រើនហើយថ្មី ថ្មីមួយរយៈនេះគឺឃើញមានអឺ ការជំនួសណាជាង កាត់សក់របូតដូចគ្នាណារបូត អាចកាត់សក់បានណាគេមាន system mode អីអាចជ្រើសរើសអញ្ចឹងទៅហើយអង្គុយកាត់អាហ្នឹងថាជាឃើញជា មិនដឹងថាពិតអានេះជាវីដេអូអឺបង្ហាញនៅក្នុង YouTube នៅក្នុង Facebook ណាប៉ុន្តែមិនដឹងថាយ៉ាងម៉េចទេឥឡូវនេះ Information Technology help firm contract inside because it reduce transaction cost នេះកាត់បន្ថយទៅលើរាល់ transaction ផ្សេងផ្សេងហើយគណៈពេលដែលមាន technology ដូចបច្ចុប្បន្នយើងមិនបាច់ចាំ apply ច្រើនគណៈពេលដែលយើងរៀន online នេះយើងអត់ត្រូវចាំបាច់ print print material ដើម្បីយកមកនេះទេកាត់បន្ថយបានច្រើនដោយគ្រូអត់មានត្រូវប្រើ material អត់ប្រើ fold អត់ប្រើអីទេប៉ុន្តែប្រើ technology អាហ្នឹងវាប៉ុន្តែវាវា apply cost ទៅលក្ខណៈផ្សេងណាអញ្ចឹង cost out participating in market ក៏មានការកាត់បន្ថយដែរ outsourcing ជាដើមអូខេអឺពាក់ព័ន្ធគ្នាជាមួយនឹងចំណុចបន្តណាអតិពលដែលមាន system ធ្វើឲ្យអង្គភាពហ្នឹងមានលក្ខណៈយ៉ាងម៉េចអាចថាផលប៉ះពាល់អាចថាអតិពលទាំងគុណទាំងគុណសម្បត្តិគុណវិបត្តិណា transaction cost theory តាមទ្រឹស្ដី theory ទៅតាមទ្រឹស្ដីនៃ ប្រតិបត្តិការគឺរាល់ប្រតិបត្តិការទាំងអស់នៅក្នុងហ្នឹងគឺសំដៅទៅលើការជួលបុគ្គលិកសំដៅទៅលើការប្រើប្រាស់សម្ភារៈឲ្យផ្សេងផ្សេងនៅក្នុងអង្គភាពនិងការចែកចាយផ្សេងផ្សេងគឺត្រូវមានការចូលរួមរបស់ប្រព័ន្ធធ្វើឲ្យការចូលរួមទាំងអស់គឺមានការកាត់បន្ថយតម្លៃដោយតែគ្រូបាននិយាយពាក់ព័ន្ធគ្នាជាមួយនឹងការចំណាយទៅលើឯកសារយើងត្រូវមិនចាំបាច់ print ប៉ុន្តែយើងប្រើតាម soft អញ្ចឹងយើងមើលផ្ញើតាម email ផ្ញើតាម Telegram ថត ផ្ញើថតផ្ញើ save as ជា PDF យើងផ្ញើបានអានោះជាឯកសារណាអាហ្នឹងកាត់បន្ថយរាល់ transaction ទាំងអស់ហើយ IT lower market transaction cost for firm នេះនៅគណៈពេលដែលយើង apply ទៅលើ technology ណាទៅលើប្រព័ន្ធបច្ចេកវិទ្យាហ្នឹងបច្ចេកវិទ្យាព័ត៌មានជាហ្នឹងគឺធ្វើឲ្យយើងកាត់បន្ថយទៅលើ ការថ្លៃដើម នៃប្រតិបត្តិការនីមួយៗសម្រាប់ក្រុមហ៊ុនណាដែលអាចធ្វើឲ្យក្រុមហ៊ុនហ្នឹងមានការរីកចម្រើនជាជាង ការដែលយើងធ្វើឲ្យបុគ្គលិកហ្នឹង ស្មុគស្មាញអញ្ចឹងបុគ្គលិកគឺចាប់ផ្ដើមងាយស្រួលដែរហើយយើង ការជ្រើសរើសបុគ្គលិកចំនួនបុគ្គលិកក៏មាន ការកាត់បន្ថយដែរអញ្ចឹងខណៈពេលដែលយើងប្រើ technology ណាអូខេហ្នឹង transaction cost អញ្ចឹងចំណុចទី3ណា agency salary ពាក់ព័ន្ធគ្នាជាមួយនឹងភ្នាក់ងារណាការការដែលជះឥទ្ធិពលទៅលើ ភ្នាក់ងារគឺសំដៅទៅលើ firm ដែលគាត់មានការចូលរួមចំណែកណាតាមរយៈ អ្នកដែលពាក់ព័ន្ធអ្នកដែលចាប់អារម្មណ៍ជាមួយនឹងវិស័យដូចគ្នាគឺគេអាចមកធ្វើកុងត្រាជាមួយគ្នាក្នុងការវិនិយោគណា firm experience agency cost នេះពាក់ព័ន្ធគ្នាជាមួយនឹងការចំណាយទៅលើអឺអ្នកងារណា cost of managing supervising and with raise and firm grow នេះគាត់ណាកាត់បន្ថយទៅលើ ការថ្លៃដើមពាក់ព័ន្ធជាមួយនឹងការគ្រប់គ្រងប៉ុន្តែ ក៏អាចធ្វើឲ្យក្រុមហ៊ុនយើងមានការរីកចម្រើនផងដែរអាហ្នឹងពាក់ព័ន្ធជាមួយនឹង agency មានន័យថាសរុបមកវិញមានភ្នាក់ងារឬក៏ agency ជាច្រើនអឺនឹងមានកងត្រាជាមួយនឹង firm របស់យើងដើម្បីគ្រប់គ្រងដើម្បីធ្វើឲ្យការងាររបស់យើងកាន់តែប្រសើរឡើងបាទដូចយើងដូចឥឡូវបើយើងចង់រស់ស៊ីយើងអត់ចេះ technology យើងជួលខាងក្រុមគេ advisor ខាង page គេជួយ boot boot page យើងគេជួយ promote page យើងគេជួយអីយើងអាហ្នឹងជាលក្ខណៈមួយនឹងឯង បាទប៉ុន្តែធ្វើឲ្យ firm យើង grow បានដែរអូខេអញ្ចឹងជាលក្ខណៈ agency បែបហ្នឹងឯង IT can reduce agency cost making possible possible for firm to grow without adding to the cost of supervising នេះហើយក៏ទន្ទឹមនឹងនោះក៏គេអាចកាត់បន្ថយបានដែរទៅលើថ្លៃពាក់ព័ន្ធជាមួយនឹងជួលភ្នាក់ងារណា agency ហ្នឹងពួកអាចាំស៊ីហ្នឹងគេគេអាចកាត់បន្ថយបានដែរហើយក៏អាច without adding employee ក៏មិន add បុគ្គលិកថែមដែរមានន័យថាយើងប្រើធនធានតិច បុគ្គលិកតិចប៉ុន្តែអ្នកដែលអាចធ្វើបានអាចដំណើរការទៅបាននៅក្នុងអង្គភាពហើយក៏មានការរីកចម្រើនដែរអញ្ចឹងពាក់ព័ន្ធជាមួយនឹងអឺជាហត្ថពលទៅលើភ្នាក់ងារបាទអូខេចូលដល់មួយទៀតគឺពាក់ព័ន្ធជាមួយនឹង អង្គភាពណាខណៈពេលដែលយើងមាន information system ធ្វើឲ្យអង្គភាពរបស់យើងណាមានការផ្លាស់ប្ដូរ information uh, organizational and behavioral impact គណៈពេលដែលយើងផ្ដោតសំខាន់ទៅលើអង្គភាព ពេលដែលយើងមាន system ធ្វើឲ្យ IT របស់យើង flatten ណា IT flatten organization ពេលដែល IT ចាប់ផ្ដើម apply ចូលទៅក្នុង អង្គភាព ធ្វើឲ្យយើងកាត់បន្ថយទៅលើបុគ្គលិកនៅពេលដែលកាត់បន្ថយបុគ្គលិកចឹងបុគ្គលិកមួយចំនួនដែលរៀបចំពីមុនមកតាមឋានានុក្រមមានអង្គការលេច្រើនណា មានប្រអប់ច្រើនដែលត្រូវធ្វើការ តែដល់ពេលដែលមាន IT ចាប់ផ្ដើមកាត់បន្ថយបាទកាត់បន្ថយមានតែប្រមាណផ្នែកមានតែប្រមាណអ្នកដែលអាចធ្វើការងារទៅ ដំណើរការទៅមុខបានអូខេអញ្ចឹងចំណុចហ្នឹងគឺ decision making is pushed to lower level ខណៈពេលដែលយើងមាន IT យើងចាប់ផ្ដើមធ្វើឲ្យអង្គភាពរបស់យើងកាន់តែសម្ប៉ែត flatten organization ហ្នឹងមានន័យថា វារីកផ្នែកតឹង វាអត់ទៅរីកចុះក្រោមទេរីកតឹង ចឹងផ្នែកនីមួយៗគាត់អាចកាត់ឬក៏យើងវាមាន CEO មាន assistant ហើយបន្ទាប់មកមានប្រធានផ្នែកក្រោយមកទៀតបុគ្គលិកនីមួយៗអាហ្នឹងណាអញ្ចឹងយើងរុញអា decision making ហ្នឹងរុញទៅថ្នាក់ក្រោមអញ្ចឹងធ្វើឲ្យការកាត់បន្ថយនឹងការគ្រប់គ្រងឯងបានល្អដែរណា Fewer manager are needed IT enable faster decision making and increase span of control ចឹងគណៈពេលដែលយើងធ្វើឲ្យ ការសម្រេចចិត្តរបស់យើងកាន់តែមានការកាត់បន្ថយធ្វើឲ្យបុគ្គលិកនៅខាងក្រោមគាត់មានសិទ្ធិសម្រេចចិត្តបន្ទាប់ពីគាត់មានសិទ្ធិសម្រេចចិត្តគាត់អាចបង្កើនការងារនោះកាន់តែប្រសើរឡើងដែរណា Post Industry Organization Organization Platon Post Industry authorize increase rely on knowledge and competence នេះពាក់ព័ន្ធគ្នាជាមួយនឹងការងារគ្រប់គ្រងណាវាពាក់ព័ន្ធនិយាយពីអង្គភាពនេះដូចជាគូបាននិយាយថា គណៈពេលដែលយើងមាន IT នេះអានេះ ផ្នែកតតឹង នេះ គឺ ផ្នែកចុះក្រោម ផ្នែកតតឹងអានេះ vertical អានេះ horizontal horizontal ហើយនិង vertical horizontal និង vertical vertical គឺមកមកតតឹងនេះរីកអានេះច្រើនរីកអានេះច្រើនប៉ុន្តែអានេះ horizontal អាហែកខ្ពស់ហ្នឹងគឺអត់មានឋានានុក្រមមានអានេះមានបាន1 2 3 4 5អញ្ចឹង5 level ហើយក្នុងការដឹកនាំក្នុងការ ធ្វើការងារតម្រាំទៅដល់ CEO នៅខាងលើឬក៏ GM ណានេះ traditional hierarchy organization with many level of management គេថាអឺអង្គភាពរចនាសម្ព័ន្ធនៅក្នុងអង្គភាពបែបប្របីនេះឬក៏បែបបុរាណកន្លងមកណាមានកម្រិតនៃការគ្រប់គ្រងច្រើនលំដាប់ថ្នាក់ណាចាប់ពី1 2 3 4 5អញ្ចឹងបុគ្គលិកមាន5ថ្នាក់ណានៅខណៈពេលដែលយើង apply technology ទៅធ្វើឲ្យអង្គភាពយើងសម្ប៉ែតជាងមុនណាសម្ប៉ែតជាងមុន flatten ណា flattening អញ្ចឹងបុគ្គលិកត្រូវ បានកាត់បន្ថយដោយចេញទៅផ្នែកនេះផ្នែកទៅតឹងណា1 2 3កាត់2 level ចេញហើយសល់តែ level ចុងក្រោយ1អានេះប្រធានផ្នែកហើយប្រធានដែលគាត់គ្រប់គ្រងមួយមួយទៅលើសកម្មភាពការងារហ្នឹងអញ្ចឹងនេះ organization has been flattened by removing layer of management អញ្ចឹងពីមុនមកមាន CEO មានប្រធានផ្នែកប្រធានផ្នែកមាន supervisor មាន supervisor មាន team leader អីហ្នឹងទៅហើយបន្ទាប់មកបានមាន staff ណានៅខាងក្រោមអញ្ចឹងដល់ពេលដែលយើងដាក់ IT ទៅ apply system ទៅ រាល់ការងារទាំងអស់គឺថ្នាក់ក្រោមគាត់អាចថ្នាក់លើនេះគាត់អាច control បានណាគាត់អង្គុយមើលតែ system អង្គុយមើលប្រព័ន្ធគាត់អាចអានរបាយការណ៍ព្រោះនេះត្រូវការ team leader មកគ្រប់គ្នាប្រហែលអ្នកហ្នឹងទៅដែលគាត់អាចប្រមូលបូកសរុបផលិតផលបានពីមួយទៅមួយមួយរួចបានខាងនេះគាត់បូកសរុបបន្ត បូកសរុបបន្តឲ្យมันជូនទៅលើអាហ្នឹងបែប traditional តែដល់ពេលដែលមាន system មកគឺ everything ត្រូវ change រចនាសម្ព័ន្ធក៏មានការផ្លាស់ផ្លាស់ប្ដូរដែរដោយសារអីគឺពួកគាត់មានសិទ្ធិសម្រេចចិត្តនេះខាងក្រោមនេះអត់មានសិទ្ធិសម្រេចចិត្តទេដោយសារអីការងារមុនធ្វើគាត់បញ្ជូនទៅលើឥឡូវនេះក៏មិនទាន់សម្រេចបានល្អអត់ខ្ចោះដែរគាត់រុញឡើងទៅលើទៀតណា តម្រាំតែដល់ស្នើសុំការងារក៏យឺតយ៉ាវដែរហើយតម្រាំធ្លាក់ពីលើចុះមកក្រោមក៏យឺតយ៉ាវដែរតែគណៈពេលដែលយើងអាប់ដេតអង្គភាពរបស់យើងណាអង្គភាពរបស់យើងឲ្យ មានលក្ខណៈបែបនេះណាវាធ្វើឲ្យអង្គភាពយើងនឹងងាយស្រួលក្នុងការធ្វើការងារហើយសម្រាប់ចិត្តលឿនសិទ្ធសម្រាប់ចិត្តស្ថិតនៅថ្នាក់ក្រោមនេះឯងណារុញអាចគេបញ្ចូលរុញប្រម៉ូតអ្នកក្រោមនេះឡើងទៅលើអាចអញ្ចឹង ណារុញពីលើនេះឡើងទៅលើបន្តបដិញបដិញបដិញរហូតដល់គាត់មានសិទ្ធិក្នុងការធ្វើសេចក្តីសម្រេចចិត្តដែលគេអាចសម្រេចបានយកតែពី level level នេះមួយ ទំហំការងាររបស់គាត់ហើយបន្តមក level នេះ level division ហើយជាមួយនឹង CO នេះឯងអូខេចំណុចបន្តណានេះគណៈពេលបន្តពាក់ព័ន្ធគ្នាជាមួយនឹង organizational resistance to change resistance ណានិន្នាការនៃការផ្លាស់ប្ដូរឬក៏ resistance ក្នុងការផ្លាស់ប្ដូរទៅលើអង្គភាពគណៈពេលដែលយើងមាន information system អញ្ចឹងវាក៏មានកត្តាលំបាកដែរអ្វីត្បិតតែអឺអង្គភាពមានអង្គការលេខ2នេះឃើញថាយើងចង់ change ក៏មានការចង់ចង់ផ្លាស់ប្ដូរក៏ពិបាកដែរតែបើសិនជាក្រុមហ៊ុនថ្មីថ្មីគាត់ចាប់ផ្ដើមឡើងផ្ដើមនេះនេះកន្លងមកណាអញ្ចឹងហាងកាហ្វេមួយគាត់ត្រូវការតែ CEO ម្នាក់ឬក៏ brand manager ម្នាក់ហើយក្រៅពីនោះគាត់គ្រប់គ្រងផ្ទាល់តែម្ដងណា CEO ម្នាក់ហើយបន្ទាប់មកមានអត់មាន team អត់មាន leader ឯណាណីទៀតទេគឺ បុគ្គលិកស្មើភាពគ្នាណាបុគ្គលិកស្មើភាពគ្នាហើយអ្នកខ្លះអាចគ្រាន់តែគេថែមដាក់អាចតែ3នាក់អញ្ចឹងនៅក្នុង អង្គភាពមួយមានរចនាសម្ព័ន្ធមាន3អញ្ចឹងណាមាន CEO ក្បាលលើមួយហើយ ប្រធានផ្នែក3ហើយនិងបុគ្គលិក1ឬក៏ប្រធានផ្នែកតែ2ហើយរួចកាន់ផ្នែកទីផ្សារមួយទៀតកាន់ផ្នែក product ណាកាន់ផ្នែកទីផ្សារកាន់ផ្នែក product ហើយជាមួយនឹងអឺគ្រប់គ្រងបុគ្គលិកផ្ទាល់អញ្ចឹងណាហ្នឹងហើយអានេះក៏ដូចគ្នាណាហើយគណៈពេលដែលយើងប្រែប្រួលឬយើងចង់អាប់ដេតឬកែសម្រួលទៅលើអង្គភាពដែលមានស្រាប់ពេលនោះវាមានការលំបាកដែរអា resistance to change ហ្នឹងក៏មានការផ្លាស់ប្ដូរណា Information system become bound up in organization policy because they influence access to key resource information កត្តាប្រព័ន្ធព័ត៌មានគឺជាកត្តាមួយដែលសំខាន់នៅក្នុងការរៀបចំនយោបាយអង្គភាពពីព្រោះវាបានធ្វើឲ្យអង្គភាពរបស់យើងមានការរីកចម្រើនដែរហើយក៏ជាប្រភពនៃព័ត៌មានណាហើយនេះ information system potentially change and organize structure culture politics and work ខណៈពេលដែលមានការផ្លាស់ប្ដូរវាធ្វើឲ្យយើងណាមានការផ្លាស់ប្ដូរទៅលើណាអឺរចនាសម្ព័ន្ធរបស់អង្គភាពវប្បធម៌នយោបាយការងារជាមួយនយោបាយណានៅក្នុងអង្គភាពនិងការងារអេយ៉ាបតការងាររបស់អង្គភាពគឺមានការផ្លាស់ប្ដូរដាច់ដោយឡែកណានឹងពីមុនមកគឺទៅក្រោយតិចវិញនេះរចនាសម្ព័ន្ធបែបនេះការងារក៏ធ្វើការ ផ្អែកទៅលើរចនាសម្ព័ន្ធនឹងដែរត្រូវឆ្លងតាមឋានានុក្រមដេញឡើងបន្តបន្តបន្តបន្តណាអញ្ចឹងបើគាត់នៅខាងនេះគាត់គ្រប់គ្រងបុគ្គលិក3នាក់នៅខាងនេះគាត់គ្រប់គ្រង3នាក់ណាខាងនេះគាត់គ្រប់គ្រង3នាក់អានឹងគាត់ខាងនេះទទួលខុសត្រូវអីផ្សេងផ្សេងផ្សេងផ្សេងទៀតអានឹងតាមបច្ចេកទេសប៉ុន្តែនៅគណៈពេលដែលគាត់ត្រូវឆ្លងការងារត្រូវឆ្លងកាត់ទៅលើធីមនៅខាងលើដេញឡើងណាដេញឡើងបន្តបន្តបានបានបាទអូខេអញ្ចឹងដូចគ្នានេះ អញ្ចឹង work flow ការងារហ្នឹងគឺលំហការងារក៏មានការផ្លាស់ប្ដូរដែរខណៈពេលដែលយើងមាន IT Most common reason for failure of large project due to organize and policy resistance to change នេះទន្ទឹមនឹងនោះហ្នឹងក៏មានការផ្លាស់ប្ដូរការផ្លាស់ប្ដូរនឹងនឹងនឹងនឹងការ apply ទៅលើ technology ក៏ជាកត្តាមួយដែលចាត់តពលទៅលើ អង្គភាពរបស់យើងដែរណាមានការផ្លាស់ប្ដូរពេលដែលផ្លាស់ប្ដូរធ្វើឲ្យបរាជ័យអូខេ ចុះដល់ចំណុចបន្តនេះគូវិភាគទៅលើ resistance to change ចឹងករណីដែលយើងជាអង្គភាព ចាស់ជាអង្គភាព ថ្មី it doesn't matter ចឹងវាអត់ចោតជាបញ្ហាប្រហែលទេខណៈពេលដែលយើង apply ទៅលើ system ពេលដែលយើង form up ពួកយើង recruit មនុស្សដែលមានសមត្ថភាព នៅក្នុងការ apply ទៅលើ technology ហើយណាមនុស្សណា តែគណៈពេលដែលយើង ជា អង្គភាពចាស់ existing អឺ company ឬក៏ organization ពេលនោះវាមានការផ្លាស់ប្ដូរខ្លាំងហើយទន្ទឹមនឹងគ្រូនិយាយពីរណានិយាយទី1អឺ new in trend business ហើយជាមួយទៀត existing business អញ្ចឹងគណៈពេលដែលយើងជា new គណៈពេលដែល new ក៏យើងត្រូវមានក្នុងនាមយើងជានិស្សិតរាល់ថ្ងៃយើងកំពុងតែចាប់យកឱកាសថ្មី អាចារ្យថ្មីហើយទៅធ្វើការជាមួយនឹងក្រុមហ៊ុនដែលថ្មីឬក៏គេហ្វមក្រុមហ៊ុនថ្មីយើងទៅធ្វើអានឹងជារឿងងាយស្រួលប៉ុន្តែមួយទៀតគណៈពេលដែលយើងជានិស្សិតហើយយើង develop ខ្លួនឯងហើយទៅធ្វើការជាមួយនឹង existing business ក៏ជាកត្តាមួយដែរអញ្ចឹងក្នុងនាមយើងជាអ្នកទៅធ្វើការហើយមួយទៀតក្នុងនាមនាមយើងជា business owner គណៈពេលដែលយើងចង់អភិវឌ្ឍ existing business យើងតែមើលថាតើមនុស្សមាន willing to change អត់ willing to change នៅខណៈពេលដែលមាន willing to change អានឹងអត់បញ្ហាទេគាត់មានឆន្ទៈក្នុងការផ្លាស់ប្ដូរគាត់នឹងប្រឹងប្រែងព្យាយាមអភិវឌ្ឍខ្លួន ស្របទៅនឹងទិសដៅនៃការអភិវឌ្ឍ technology ហ្នឹងណាអញ្ចឹងអា resistance to change ហ្នឹងគឺអា resistance ទៅវិញទៅមកគឺគម្លាតរវាងការបទីងបតុងគ្នារវាងអង្គភាពហ្នឹងណារវាងមនុស្សជាមួយនឹងការងារអញ្ចឹងបើសិនជាមនុស្សគាត់អត់ប្រឹងប្រែងអភិវឌ្ឍទេ នឹងស្រោដើរឲ្យសមស្របទៅនឹង technology information system នេះស្របទៅនឹង technology គាត់អាច lose job ឬក៏ការងារក៏មានការលំបាកដែរអញ្ចឹងមនុស្សត្រូវតែស្វែងយល់ទៅលើ information technology ហើយគណៈពេលដែលមានការផ្លាស់ប្ដូរទៅលើអង្គភាពក៏មានការកែសម្រួលឬក៏ជំរុះចោលរបស់បុគ្គលិកទាំងឡាយណាដែល low performance ក៏ជា resistant to change ដែរណាបន្ទាប់ពីនោះគឺអាច assign task អាហ្នឹងគណៈពេលដែលយើងកំណត់ហើយអ្នកអ្នកខ្លះក៏បាត់ចបាត់បង់ការងារតាមរយៈហ្នឹងដែរអញ្ចឹងនេះទាំងគុណសម្បត្តិទាំងគុណវិបត្តិអញ្ចឹងសម្រាប់មនុស្សទូទៅ នៅក្នុងបរិបទយើងបច្ចុប្បន្នមិនថាប្រទេសណា មិនថាសង្គមណាយើងត្រូវតែ change យើងត្រូវមានណានិន្នាការ to change resistance to change ទៅលើបរិបទសង្គមទូទៅអញ្ចឹងគេមិនចង់មិនចង់ក៏ត្រូវតែធ្វើដែរ យើង ដូចរាល់ថ្ងៃយើងអត់ចង់អត់អត់ចេះប្រើ Facebook អត់ចេះលេង Facebook កន្លងមកដល់បន្ទាប់ពីយើង មាន ការតំណាក់តំណងគ្នាជាញយញយអញ្ចឹងទៅធ្វើឲ្យយើងចេះប្រើ Facebook បន្ទាប់ពីនោះមានណាឥឡូវគេប្រើ Telegram ទៀតអញ្ចឹងគ្នាយើងក៏ចាប់ដើមរៀនប្រើណារៀនប្រើអភិវឌ្ឍទៅម្ដងតិចម្ដងតិចយូរយូរស្ទាត់ជំនាញនៅក្នុងការប្រើប្រាស់ Telegram រហូតមកដល់បច្ចុប្បន្នក្នុងការរៀនសូត្រតាមអនឡាញ យើងកន្លងមកយើងអត់ចង់ទេអ្នកណាក៏អត់ចង់គ្រូក៏អត់ចង់រវល់ច្រើន ការងាររៀននីតិវិធីក៏ពិបាកតែអា resistance to change ហ្នឹងធ្វើឲ្យអារម្មណ៍របស់យើងនឹងមានការផ្លាស់ប្ដូរដែរអញ្ចឹងយើងត្រូវតែអាសាយើងត្រូវតែ ប្រឹង work hard ទៅលើ ការអភិវឌ្ឍទៅលើ ការកែសម្រួលទៅលើ និន្នាការនៃ change ហ្នឹងណាអញ្ចឹង information ហើយយើង ចេះប្រើណា Zoom ក៏ចេះប្រើ Microsoft Teams ក៏ចេះប្រើ ចេះ ប្រើ email ចេះអីទៀតអាហ្នឹង នេះហើយគេហៅថា resistant to change នៅក្នុងអាហ្នឹង apply ទៅលើក្នុងវិស័យរៀនក្នុង business ក៏មិនខុសដែរណាបុគ្គលិកនៅក្នុងអង្គភាពដាច់ខាតត្រូវតែចេះប្រើ technology ចេះ apply technology អង្គភាពមានការផ្លាស់ប្ដូរទៅលើ technology ថ្មីហ្នឹងធ្វើឲ្យគាត់ត្រូវសិក្សាស្វែងយល់រៀនសូត្របន្តណា new task new task job task ហ្នឹងជាមួយនឹងការ កាត់បន្ថយបុគ្គលិកឬក៏គាត់រៀបចំរចនាសម្ព័ន្ធថ្មីដើម្បីចាប់យកឱកាសណាក្នុងការអភិវឌ្ឍនឹងជាដើមអូខេមួយទៀតនិយាយពី impact impact ទៅលើអង្គភាពគឺពាក់ព័ន្ធជាមួយនឹងការប្រើប្រាស់អ៊ីនធឺណិតណាខណៈពេលដែលយើង apply ទៅលើ technology អញ្ចឹងប្រព័ន្ធអ៊ីនធឺណិតត្រូវបានផ្សារភ្ជាប់ត្រូវបានយកចិត្តទុកដាក់ត្រូវបានយកមកប្រើប្រាស់ increase accessibility storage នេះការរក្សាការចែកចាយព័ត៌មាននិងចំណេះដឹងផ្សេងផ្សេងនៅក្នុងអង្គភាព អាហ្នឹងគឺ internet automatically ណាអូខេចំណុចបន្តផលប៉ះពាល់បន្តពាក់ព័ន្ធជាមួយនឹង system នេះនៅពេលដែលយើងរៀបចំ system ថ្មី យើងត្រូវផ្ដោតសំខាន់ទៅលើកត្តាអីខ្លះណានេះនៅក្នុងអង្គភាពអញ្ចឹងខណៈពេលដែលយើងមាន technology ឬក៏យើងមិនមានក៏ដោយក៏យើងត្រូវតែ បខំចិត្តត្រូវមានដែរងាយស្រួលយើងមិនអាចអង្គុយកត់យើងមិនអាចទៅអង្គុយលក់កាហ្វេតែឯងហើយអង្គុយកត់ខ្លាចខ្លាចគេលួចខ្លាចបុគ្គលិកលួចអញ្ចឹងអត់ហ៊ានជួគេនៅលក់ឡាតែឯងអញ្ចឹងអត់មាន system អញ្ចឹងក៏កន្លងមកអ្នកដែលចង់បើកហាងកាហ្វេគឺអ្វីត្បិតតែគាត់គាត់ស្វែងយល់ពីលំហអីតិចតួចការគ្រប់គ្រងអីផ្សេងផ្សេងគឺមាន system អញ្ចឹងជួលគេមកបុគ្គលិកម្នាក់ពីរនាក់ដាក់កាមេរ៉ាឲ្យ control គាត់អាចមើលបានហ្នឹងណា ចឹងងាយស្រួល ក្នុងការ control ណា organizational factor influencing a new system ខណៈពេលដែលយើងរៀបចំធ្វើផែនការអភិវឌ្ឍទៅលើប្រព័ន្ធថ្មី យើងទៅប្រោតសំខាន់ទៅលើកត្តាអីខ្លះបាទកត្តាទី1យើងគិតទៅលើ environment បរិយាកាសទូទៅទី2និយាយពី structure ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងអង្គភាពយើងត្រូវគូកាត់បន្ថយឬក៏ធ្វើយ៉ាងម៉េចខ្លះ អ្នកណាជាអ្នកចោះបញ្ជីអ្នកណាជាអ្នកអឺបញ្ចូលតន័យជាប្រចាំណាណាអ្នកណាខ្លះដែលជាអ្នកដំណើរការទៅលើ ដំណើរការអាជីវកម្មទាំងអស់ culture and political ណាវប្បធម៌ហើយនិងនយោបាយប្រភេទអង្គភាពណា style of leadership ណាលក្ខណៈនៃអង្គភាពរបស់យើងតើយើងដើរយ៉ាងម៉េចហើយនឹងលក្ខណៈនៃការដឹកនាំរបស់យើងយ៉ាងម៉េចដែរបាទហើយ main interest group affected by system attitude of end user នេះមួយទៀតពាក់ព័ន្ធគ្នាជាមួយនឹងអ្នកដែលគាត់មានការប៉ះពាល់ទៅលើប្រព័ន្ធអ្នកខ្លះគាត់មានអត់ចេះនឹងនិយាយទៅម៉េចនិយាយចង់បានអីចង់ធ្វើអីគឺមានការលំបាកណាចំណុចហ្នឹងអេអាបតរបស់គាត់ជាមួយនឹងអ្នកប្រើប្រាស់ពេលខ្លះគាត់អត់ចេះ computer សំបីតា Word Excel គាត់អត់ចេះអត់ចេះ Word អត់ចេះអីគាត់ទៅសេតែដៃឥឡូវត្រូវមានការផ្លាស់ប្ដូរអញ្ចឹងពេលខ្លះវាប៉ះពាល់ដល់ក្រុមគាត់ដែរអូខេ ចំណុចបន្តថាសទួនាទីនឹងការធ្វើសេចក្តីសម្រេចចិត្តហើយនឹងដំណើរការ នៅក្នុងប្រព័ន្ធអូខេអានេះស្អាតទៅជាចំណុចដែលយើងត្រូវយកចិត្តទុកដាក់មុនពេលដែលយើងរៀបចំផែនការអភិវឌ្ឍទៅលើវិស័យព័ត៌មានវិទ្យាឬក៏ប្រព័ន្ធព័ត៌មាន ដែលយើងត្រូវយកមកធ្វើអូខេចំណុចទី3ណាចំណុចទី3ហ្នឹងបន្ទាប់ពីបានហើយចូលរៀបក៏ដល់ការរៀបចំយុទ្ធសាស្ត្រតែម្ដង បើ why do some firm become a leader in their industry អូខេគេសួរថាហេតុអ្វីបានជាក្រុមហ៊ុនសហគ្រាសមួយចំនួនធំ បានคล้ายទៅជាអ្នកនាំមុខគេនៅក្នុងវិស័យនោះណាអូខេនេះជាកលឹះដែលយើងត្រូវធ្វើបាន ដែលយើងអាចទៅធ្វើបានអភិវឌ្ឍបានរៀបចំយុទ្ធសាស្ត្របានឈរជើងនឹងคล้ายទៅជា leader បានលុះត្រាតែយើងមានការប្រកួតប្រជែងជាប្រចាំ អញ្ចឹងនៅក្នុងនេះគេ បានលើកឡើងទៅលើអឺអឺយុទ្ធសាស្ត្រឬក៏ model របស់អឺ Michael Porter អញ្ចឹង Michael Porter Competitive Force Model នេះគឺត្រូវបានយកមកសិក្សានៅក្នុងមេរៀនយើងបាទក៏ apply ពី marketing មកដែរណា provide general view of firm its competitor and environment ចំណុចនេះគឺមានន័យថាតាមយុទ្ធសាស្ត្រហ្នឹងគឺត្រូវបាន គេផ្ដោតសំខាន់ទៅលើលក្ខណៈនៃក្រុមហ៊ុនឬក៏សហគ្រាសជាចម្បង ហើយជាមួយនឹងការប្រកួតប្រជែងហើយនឹងបរិយាកាសទូទៅនៅក្នុងនោះគេមានកត្តាចំនួន5បាទកត្តាទី1គឺពាក់ព័ន្ធគ្នាជាមួយនឹង traditional competitor ណាការវិភាគហ្នឹងមាន new entrant មាន sub substitute good product service customer and supplier អាហ្នឹងជាលក្ខណៈ5ចំណុចអញ្ចឹងគឺយកអានេះមកនិយាយ ដូចគ្នាអញ្ចឹងនៅពេលដែលយើង apply ទៅលើ technology ក៏ដោយក៏យើងត្រូវប្រោត អានេះទ្រឹស្ដី marketing យកមកនិយាយទាំងស្រុងទ្រឹស្ដី marketing ទាំងស្រុងដែលយើង អាចយកមក apply យកមកអភិវឌ្ឍណាអភិវឌ្ឍអូខេចំណុច6 5ចំណុចណា5ចំណុច មាន supplier មានអីផ្សេងផ្សេងអញ្ចឹង5ចំណុចដែលយើងត្រូវមើលហើយ level នៃការដឹកនាំគឺមានលក្ខណៈដូចគ្នាណានេះ the firm competitor the firm competitor អានេះគឺជា ក្រុមហ៊ុនរបស់យើង ហើយបន្តមកទៀតគឺក្រុមហ៊ុនរបស់យើងហើយបន្តមកទៀតគឺដៃគូប្រកួតចែងខណៈពេលនេះគឺ level ស្មើគ្នាសម្រាប់ សហគ្រាសយើងជាមួយនឹងដៃគូប្រកួតប្រជែង level ស្មើគ្នាពីរហ្នឹងណា level ស្មើគ្នាហើយនៅពេលដែល level ស្មើគ្នាយើងត្រូវសិក្សាមើលថាតើចំណុចណាខ្លះដែលសំខាន់ចំណុចណាខ្លះដែលយើងត្រូវអភិវឌ្ឍត្រូវប្រកួតប្រជែងហើយបន្ទាប់ពីនោះយើងត្រូវគិតមើលទៅលើ new market in trend បន្ទាប់ពីនោះយើងត្រូវមើលប្រមាលមើលទៅលើ new market entrant អ្នកដែលគាត់ចូលថ្មីណាខណៈពេលដែលយើងចង់រៀបចំយុទ្ធសាស្ត្រឬក៏យើងដំណើរការទៅលើអាជីវកម្មហើយយើងរក CI ហើយយើង ដឹងថាដៃគូប្រកួតជ័យយើង មានអ្នកណាខ្លះអ្នកណាអ្នកណាដែលជាអឺដៃគូសហការអ្នកណាគឺជាដៃគូប្រកួតប្រជែងដែលយើងត្រូវចែងជាមួយគេបន្ទាប់ពីនោះយើងត្រូវមើលមើលទៅលើ market យើងក្នុងទីផ្សាររបស់យើងមានអ្នកចូលថ្មីអត់ មានអ្នកចូលថ្មីអត់ទី2គឺ substitute product រាល់ផលិតផលរបស់យើងរាល់ផលិតផលរបស់យើង មានផលិតផលជំនួសអត់មានផលិតផលជំនួសអត់ទី3មានដៃគូប្រកអ្នកផ្គត់ផ្គង់អ្នកផ្គត់ផ្គង់ល្អអត់ដំណើរការយ៉ាងម៉េចដែរអ្នកផ្គត់ផ្គង់យើង គ្រប់គ្រាន់អត់បើសិនជាយើងបរិទីផ្សារដំណើរការលើទីផ្សារអីយ៉ាងម៉េចយ៉ាងម៉ាគឺ អាស្រ័យទៅលើអ្នកគ្រប់គងដែរបាទហើយចុងក្រោយគឺ customer អាបើតាមនេះនេះ supplier customer តាមលំដាប់លំដោយរបស់វាអូខេអញ្ចឹងយើងត្រូវគិតទៅលើកត្តាទាំងអស់ហ្នឹងដើម្បីទាញទៅរកចាប់យកឱកាសក្នុងការប្រកួតប្រជែងមុននឹងយើងចាប់ផ្ដើមពង្រីកទីផ្សារនិងការអភិវឌ្ឍទីផ្សារអូខេចុះដល់ចំណុចបន្តនេះគេអានេះគឺតែការបញ្យលលំអិតពីលក្ខណៈនៃ traditional competitor new market supply new market in trend អាហ្នឹងសារជា ចំណុចដែរយើងត្រូវសិក្សានេះ traditional com uh, competitor that all firms share market space with competitor who are can newly uh, division new product service efficiency and switch cost ពាក់ព័ន្ធជាមួយនឹង competitor market in trend ណា computer chip ឯជាដើមអូខេ អាហ្នឹងចំណុចយើងអាចសិក្សាស្វែងយល់បាន ហើយចំណុចបន្តគឺពាក់ព័ន្ធគ្នាជាមួយនឹងបាទចំណុចបន្តគឺពាក់ព័ន្ធគ្នាជាមួយនឹងការរៀបចំយុទ្ធសាស្ត្របន្ទាប់ពីយើងសិក្សាស្វែងយល់ពីកត្តាចំនួន5កន្លងមករបស់ model របស់ Michael Porter យើងត្រូវរៀបចំយ៉ាងម៉េចបាទចំណុចបន្ត គឺការរៀបចំយុទ្ធសាស្ត្រអញ្ចឹងការការរៀបចំយុទ្ធសាស្ត្រគឺមាន4ចំណុចណា4ចំណុចសំខាន់សំខាន់ដែលយើងត្រូវរៀបចំ apply ជាមួយនឹង technology បាទចំណុចទី1គឺ cost leadership product differentiation focus on market niche ហើយនឹងនេះ strengthen customer and supplier intimacy ណា4ចំណុចហ្នឹង សំខាន់សំខាន់នៅគណៈពេលដែលយើងអភិវឌ្ឍក្រុមហ៊ុនរបស់យើងឲ្យคล้ายទៅជាក្រុមហ៊ុនមួយដែលមានការប្រកួតប្រជែងប្រកបទៅដោយការប្រកួតប្រជែងនៅក្នុងបរិបទសម័យថ្មីនៃប្រព័ន្ធព័ត៌មានជាតិ អូខេអញ្ចឹងចំណុចនីមួយនីមួយនេះ cost leadership មានន័យថាម៉េច produce product and service at lower price than competitor ណាចាប់ផ្ដើមផលិតឬក៏បំរើសេវាកម្មទាំង lain ណា សម្រាប់អតិថិជន ដែលមានតម្លៃថ្លៃលក់ថោកជាងដៃគូប្រកួតប្រជែងណា competitor អូខេនេះដូចជា Walmart ណា Walmart ដូចជាឧទាហរណ៍ Walmart គឺគាត់ព្យាយាមកំណត់ ថ្លៃជាយាមរ តម្លៃឬក៏ផ្ដល់សេវាកម្មទាំងឡាយណាដែលមានលក្ខណៈថោកជាងដៃគូគត់ចែងអូខេចំណុចទី2និយាយពី product differentiation ការធ្វើឲ្យផលិតផលរបស់យើងខុសប្លែកពី ផលិតផលដៃគូគត់ចែងឬក៏ផលិតផលថ្មីណា enable new product or service greatly change customer convenience and experience នេះចំណុចដែលយើងអាចប្រកួតប្រជែងបានហ្នឹងគេចង់ឲ្យយើង ផលិតទៅលើផលិតផលថ្មីឬក៏សេវាកម្មថ្មីដែលអាចធ្វើឲ្យអតិថិជនកាន់តែមាន ភាពងាយស្រួលនិងមានអឺប័ណ្ណវិសោធន៍ឬក៏ទទួលបាននៅ អ្វីដែលជាប័ណ្ណវិសោធន៍ថ្មីថ្មីសម្រាប់ការទទួលយកសេវានិង ផលិតផលរបស់យើងណាអូខេចំណុចបន្តគឺ focus on market niche niche ហ្នឹងយ៉ាងម៉េចណាផ្ដោតសំខាន់ទៅលើ ទីផ្សារណាមួយណាទីផ្សារជាក់លាក់ណាមួយដែលយើងត្រូវប្រើណា ឧទាហរណ៍អ្នក use information system to enable focus strategy on single market niche specialize គេចង់ឲ្យយើងសិក្សានិងស្វែងរកព័ត៌មាននិងរៀបចំយុទ្ធសាស្ត្រថ្មីឲ្យយើងផ្ដោតសំខាន់ទៅលើផលិតផលណាដែលជាផលិតផលតែមួយឬក៏ផលិតផលឯកទេសណាមួយហ្នឹងមានន័យថាយើងផ្ដោតសំខាន់ទៅលើតែមួយផ្នែកមួយផ្នែកនៃផលិតផលបើនិយាយពីការជ្រើសរើសឬក៏យើងរៀបចំដូចថ្មីថ្មីថ្មី ថ្មីថ្មីកន្លងមកនេះគឺការវិវត្តនិងការរីកចម្រើននៅក្នុងវិស័យការរកលុយតាម YouTube អញ្ចឹងយើងត្រូវចេះកំណត់យើងចេះជ្រើសរើសយក content ទាំង lain ណាដែលវាងាយស្រួលក្នុងការរកលុយណាធ្វើម៉េចឲ្យគេចូលចិត្តគេចាប់អារម្មណ៍ទៅលើ niche អានេះគេហៅថាលើ market niche market niche ហ្នឹងស្ថានភាពទីផ្សារក្នុងពេលបច្ចុប្បន្នគេនិយមអីយើងធ្វើហ្នឹងអាហ្នឹងសំដៅទៅលើចំណុចហ្នឹងបាទបើ content content តែមួយណាឲ្យវាមានលក្ខណៈមួយដាច់ដោយឡែកតែមួយ អូខេចំណុចបន្តចំណុចទី4ចុងក្រោយណា strengthen customer and supplier intimacy នេះពង្រឹងការផ្ដល់ជូន និងទទួលយកពីអតិថិជននិងអ្នកផ្គត់ផ្គង់ឲ្យទាន់ពេលវេលាណាអាហ្នឹងសំខាន់បំផុតហើយបាទសរុបទៅ គឺវាសំខាន់ខ្លាំងទាំង4ប៉ុន្តែ អ្វីដែលគូសង្កេតឃើញ ចំណុចដែលល្អដែលយើងគួរយកចិត្តទុកដាក់ខ្លាំងជាងគេបំផុតនោះគឺនេះ ការផ្ដល់ទំនិញឬក៏សេវាកម្មឲ្យទាន់ពេលវេលាណា use information system to develop strong tie and loyalty with customer and supplier ណាផ្ដល់ភាពងាយស្រួលហើយជាមួយទីមទាធ្វើម៉េចផលិតបង្កើតឲ្យបាននៅ ភាពស្មោះត្រង់ទាំង customer ទាំង supplier ណាទាំង supplier ទាំង customer អូខេអឺចូលដល់ចំណុចបន្តបាទនេះផលប៉ះពាល់ ផលប៉ះពាល់ទៅលើអឺការប្រកួតប្រជែងតាមរយៈការប្រើប្រាស់ណាឬក៏ competitive advantage ភាពលើសពីដៃគូប្រកួតប្រជែងតាមរយៈការប្រើប្រាស់អ៊ីនធឺណិតនឹងផ្នែកអឺនិយាយពីអឺសារៈប្រយោជន៍ដែលយើងអាចទទួលបានតាមរយៈការប្រើប្រាស់អ៊ីនធឺណិតអញ្ចឹងគេអាចឲ្យយើង transform transformation or straight to to some industry ខណៈពេលដែលយើងមាន technology ឬក៏យើងមិនព្រមអភិវឌ្ឍក៏មានការរងការគំរាមកំហែងពីដៃគូប្រកួតប្រជែងដែរណាពីដៃគូប្រកួតប្រជែងឬក៏ពីសំណាក់ស្ថានភាពបរិបត្តិសង្គមដែលត្រូវតែមានណាមួយទៀត competitive force still at work but rivalry more intense ណាណាពេលដែលយើងអត់ប្រើ technology ដៃគូប្រកួតប្រជែងគាត់ដំណើរការល្អជាងយើងណាគណៈពេលដែលយើងអឺមិនបាន apply ទៅលើ technology ណា universal standard allow new rival entry to market នេះគណៈពេលដែលមានការអភិវឌ្ឍហ្នឹង new entrant ហ្នឹងក៏មកហ្នឹងគេថានេះរាល់ new rival ណាដៃគូគូបដិបត្តិថ្មីបន្តបន្តតែងតែមាន ដូចយើងពីមុនមកយើងលក់ហាងកាហ្វេយើងលក់តែយើងឯងក្រោយមកគឺមានការរីកដុះដាលកាន់តែខ្លាំងឡើងអាកាហ្វេអឺកាហ្វេរៀនសូត្រកាហ្វេដូចជា Amazon ដូចជា កាហ្វេតាមធីកតាមធូបអីនឹងជាដើមហ្នឹងគឺមានការផ្លាស់ប្ដូរហើយបន្ទាប់ពីយើងមានតែយើង technology កាន់តែរីកចម្រើនកាន់តែល្អធ្វើឲ្យការគ្រប់គ្រងការងារផ្សេងផ្សេងកាន់តែប្រសើរអញ្ចឹងគេមើលឃើញ market នឹងល្អគេចាប់ផ្ដើមចូលណា entrant ទៅលើ market ហ្នឹងមួយទៀតគណៈពេលដែលយើងមាន technology វាអាចធ្វើឲ្យយើង new opportunity for building brand and loyalty customer base នេះ ក៏ជាកត្តាមួយដែលសំខាន់ ដែល អាជីវកម្មក៏ក្រោយក្រោយមកទៀតក៏ព្យាយាម build ខ្លួនឯងធ្វើម៉េចឲ្យមាន brand ធ្វើម៉េចឲ្យមាន customer loyalty ដើម្បីចាប់យកឱកាសល្អណាបាទចូលដល់ចំណុចបន្តគេនិយាយពី value chain ណាខណៈពេលដែលយើងមាន system firm theory activity add value to product or service ខណៈពេលដែលយើងមាន technology ក្នុងការ apply វាធ្វើឲ្យយើង product របស់យើងកាន់តែល្អប្រសើរ activity ជាមួយ នឹងការរៀបចំយុទ្ធសាស្ត្រក្នុងការប្រកួតប្រជែងក៏ជាកត្តាមួយយ៉ាងសំខាន់នៅក្នុងការអភិវឌ្ឍរបស់ក្រុមហ៊ុនដែរអូខេជាគូសង្ខេបប៉ុណ្ណេះបាទនេះ value chain គឺសំដៅទៅលើការផ្ដល់ព័ត៌មានបញ្ជូនព័ត៌មានពី ចំណុចចាប់ផ្ដើមរហូតទៅដល់ចំណុចបញ្ចប់នៃ firm ណានេះ ពី activity ពី logistic boundary រហូតទៅដល់ out logistic ណា out bond logistic ខណៈពេលដែលយើងប្រមូលទិន្នន័យពី supplier រហូតទៅដល់ customer ការចាំតាមដានព័ត៌មានការទទួលយកព័ត៌មានគឺតាន់ពេលវេលាណាអាហ្នឹងដែលយើងចាំបាច់ត្រូវតែពិនិត្យនិងពិចារណាឲ្យប្រមូលព័ត៌មាននឹងឲ្យបានដើម្បីផ្ដល់ព័ត៌មានទៅឲ្យ customer យកជាងព្រោះនៅពេលដែលយើងមាន system យើងទិញមានដូចឥឡូវនេះ ្វីត្បិតតែយើងអនឡាញយើងដើរហើយមធ្យោបាយដឹកជញ្ជូនក៏ល្អប៉ុន្តែมันទាន់មាន system ណាល្អឬក៏ក្រុមហ៊ុនណាមួយដែល ដំណើរការបានឲ្យជោគជ័យនៅក្នុងការផ្ដល់ព័ត៌មានឲ្យ tracking ព័ត៌មានថាអឺ delivery deliver ហ្នឹងគាត់ delivery ដល់ណាសម្រាប់តេជជនគាត់ check មើលដល់ណាដល់ណាណាហើយមានតែនៅក្នុងស្រុកឬក៏នៅក្នុងតំបន់ នៅក្នុងជាពិសេសគឺក្រុងភ្នំពេញដែលមានការដឹកជញ្ជូននាងល្អបន្តិចប៉ុន្តែអឺការ apply ទៅ information ជាលក្ខណៈទូលំទូលាយធំដុំក្នុងការ track ទៅលើព័ត៌មាននីមួយៗនៃការបញ្ជាទិញរបស់អតិថិជនហ្នឹងនៅមានកម្រិតនៅឡើយអូខេចំណុចបន្តណានេះ web គេនិយាយពីសារៈប្រយោជន៍ web value តម្លៃពាក់ព័ន្ធគ្នាជាមួយនឹង information ជាមួយនឹងការ apply ទៅលើ technology អូខេ គូសង្ខេបប៉ុណ្ណឹងគឺមិនបាននិយាយវែងទេចំណុចនេះបាទចូលដល់អឺ visual អានេះ visual company នេះចូលដល់ចំណុចចុងក្រោយនៃ information system ណាមាននេះគេដាក់ sustaining competitive advantage គុណសម្បត្តិគុណវិបត្តិផ្សេងផ្សេងក្នុងការប្រកួតប្រជែងនេះគណៈពេលដែលយើងមាន technology ធ្វើឲ្យយើងនេះ គុណសម្បត្តិនៃការប្រកួតប្រជែងរបស់យើង មានស្ថិរភាពមានន័យថាការគម្រាមកំហែងពីដៃគូប្រកួតប្រជែងក៏ដូចជាការឈានជើងនិងឈរជើង នៅក្នុងសង្គម firm នៃនៃវិស័យនៃការរកស៊ីរបស់យើងគឺមានលក្ខណៈមួយល្អប្រសើរ competitor can retail lying or uh, liate and copy strategy system នេះ competitor អាចនេះបានដែរអាច copy អាចអីដូចប្រភេទកាហ្វេវាងាយស្រួលក្នុងការចម្លង system may become tool for survival ដើម្បីធ្វើឲ្យកាន់តែល្អប្រសើរ system គឺជារឿងមួយដែលយើងចាំបាច់ត្រូវធ្វើមួយទៀត align IT with business objective ណា perform strategy system analyze ចាប់ផ្ដើមរៀបចំវិភាគតិន្នន័យតាមយុទ្ធសាស្ត្រជាដើមណាហើយចុងក្រោយគឺ managing strategic transaction ណា managing ការគ្រប់គ្រងព័ត៌មានការគ្រប់គ្រងព័ត៌មានប្រកបដោយយុទ្ធសាស្ត្រណាត្រូវធ្វើម៉េចត្រូវរៀបចំ system ហ្នឹងឲ្យមានការសម្របសម្រួលឲ្យមាន ការផ្លាស់ប្ដូរទៅលើ model ទៅលើ ទិសទិសដៅរបស់អាជីវកម្មរបស់យើងដើម្បីផ្សារភ្ជាប់ជាមួយនឹង customer ហើយនឹង supplier ឲ្យបានល្អប្រសើរអូខេគូសង្ខេបប៉ុណ្ណឹងសម្រាប់មេរៀនទី3សង្ឃឹមថាយើងអាចចាប់បាន ទទួលយកពីផលប៉ះពាល់ពីឥទ្ធិពល នៅក្នុងការ apply information system ចូលទៅក្នុង firm ដែលជា business firm អូខេគូសង្ខេបនេះហើយមានចម្ងល់អីផ្សេងផ្សេងគឺយើងអាចនេះបានអូខេប៉ុណ្ណឹងចាស់ណា